នាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចក្រភព អង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារសាលា Grand View ជឿជាក់លើ ទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកឯកឧត្តមនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួសមនិង និងពិភាក្សាការងារនៅទីបញ្ជាការកងទ័ពជើងគោកនៃកងយន្តពលខេមរៈភូមិន្ទនៅក្នុងជំនួបនេះឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរចក្រភពអង់គ្លេសកម្ពុជា ជាពិសេសក្នុង វិស័យពាណិជ្ជកម្មទេសចរអប់រំនិងការបោះសម្អាតមីនហើយឆ្នាំ2023ប្រទេសទាំងពីរក៏គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួនដើម្បីអបអរសាទរខួបលើកទី70ឆ្នាំនៃចំ ណងការទូតផងដែរដោយឡែកចំពោះវិស័យការពារជាតិវិញឯកឧត្តមឯកអគ្គរដ្ឋទូត បាន បង្ហាញនៅការបដិញ្ញាចិត្តក្នុងការ បន្តនៅកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែសកម្មដោយដែលស្ដែងឡើងតាមរយៈការចាប់ផ្ដើមចូលចតនាវា របស់កងទ័ពជើងទឹកចក្រភពអង់គ្លេសកាលពីខែកុម្ភៈឆ្នាំ2023កន្លងទៅ នៅកំពង់ផែស្វយ័ត ត់ក្រុងព្រះសីហនុជាការឆ្លើយតបនាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក បាន ធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរជាពិសេសការ ចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុង ដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការ បន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើមជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏បាន លើកឡើងផងដែរអំពីសក្តានុពល លនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនរួមមានវិស័យយោធាវិស័យសុខាភិបាល និងការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាសម្ដៅធ្វើយ៉ាងណាជំរុញការភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរបន្ថែមទៀតជាចុងក្រោយនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតក៏បានថ្លែង អំណរគុណចំពោះរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសសម្រាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អនិងសូមគាំ